ធ្វើបាបខ្ញុំពេកហើយឲ្យស្រឡាញ់មនុស្សដែលមិនអាចស្រឡាញ់ដឹងទេបេះដូងខ្ញុំពេលនេះមិនខុសអីពីគេលួចបាញ់ចង់ដកចិត្តវិញក៏រឹតពីបាក់ពីមុនគេប្រាប់ខ្ញុំថានៅស៊ីងគលមិនដឹង ឃើញតែលំខំលួចស្រឡាញ់គេម្នាក់ឯងគិតគេក៏មានចិត្តតិចតិចតែមកដល់ពេលនេះទើបយល់ច្បាស់ឈប់ឈួតទៅគេមិនបានស្រឡាញ់យើងទេឈប់ជឿគេថាគេមិនទាន់មានសង្សារគ្រាកន្លង គេម្នាក់ឯងចិត្តគេក៏មានចិត្តតិចតិចតែមកដល់ពេលនេះទើបយល់ច្បាស់ឈប់ឈួតទៅគេមិនបានស្រឡាញ់យើងទេឈប់ជឿគេថាគេមិនទាន់មានសង្សារគ្រាកន្លង លោកអើយអ្នកធ្វើបាបខ្ញុំពេកហើយឲ្យស្រឡាញ់មនុស្សដែលមិនអាចស្រឡាញ់ដឹងទេបេះដូងខ្ញុំពេលនេះមិនខុសអីពីគេលួចបាញ់ចង់ដកចិត្តវិញក៏រឹតពីបាក់ពីមុនគេប្រាប់ខ្ញុំថានៅស៊ីងដល មិនដេញដោលព្រួងក្រុមពេលឃើញតែលន់ខំលួចស្រឡាញ់គេម្នាក់ឯងគិតគេក៏មានចិត្តតិចតិចតែមកដល់ពេលនេះទើបយល់ច្បាស់ឈប់ឈួតទៅគេមិនបានស្រឡាញ់យើងទេឈប់ជឿគេថាគេមិនទាន់មានសង្សារ លាកូនឡោ ចិត្តគេក៏មានចិត្តតិចតិចតែមកដល់ពេលនេះទើបយល់ច្បាស់ឈប់ឈួតទៅគេមិនបានស្រឡាញ់យើងទេឈប់ជឿគេថាគេមិនទាន់មានសង្សារគ្រាកន្លងគេគ្រាន់តែជាមនុស្សម្នាក់ចូលចិត្តត្រាម៉ាមិនមែនមនុស្សឯង con người ទ្វីបលោកអើយអ្នកធ្វើបាបខ្ញុំពេកហើយឲ្យស្រឡាញ់មនុស្សដែលមិនអាចស្រឡាញ់ដឹងទេបេះដូងខ្ញុំពេលនេះមិនខុសអីពីគេលួចបាញ់ចង់ដកចិត្តវិញក៏រឹតពីបាក់ពីមុនគេប្រាប់ខ្ញុំថានៅស៊ីងដល មិនដេញដោលព្រួងក្រុមពេលឃើញតែលន់ខំលួចស្រឡាញ់គេម្នាក់ឯងគិតគេក៏មានចិត្តតិចតិចតែមកដល់ពេលនេះទើបយល់ច្បាស់ឈប់ឈួតទៅគេមិនបានស្រឡាញ់យើងទេឈប់ជឿគេថាគេមិនទាន់មានសង្ស ជាកូនលងគេគ្រាន់តែ